បែកធ្លាយបាត់សូដានីតាទំលាយថាអ្នកល្បីហាយសូក្នុងសិល្បៈមិនក្រោម10នាក់ទេតែមកខ្ចីលុយហើយ នាង ប្រមានពួកគេថាបើនិយាយពីសូដានីតាក៏ជាអ្នកសិល្បៈមួយរូបដែល មានភាពហាយសូផងដែរដោយកន្លងមកតារាស្រីរូបនេះធ្លាប់បង្អួតចិញ្ចៀនពេជ្រមួយវង ជាមួយនឹងវិក័យប័ត្រគិតប្រាក់ ដោយគ្រាន់តែឃើញហើយអ្នកគ្រប់គ្រងស្រឡាំងកាំងគ្រប់គ្រប់គ្នានោះ តាមវិក័យប័ត្រគិតប្រាក់ឃើញថាចិញ្ចៀនពេជ្រមួយវងនោះតម្លៃដើម គឺលោតដល់ទៅក្បែរ250000ដុល្លារតែដោយសារតែមានការបញ្ចុះតម្លៃពិសេសនោះទើបធ្លាក់មក នៅសល់ត្រឹមតែជាង190,000ដុល្លារតែប៉ុណ្ណោះក្នុងនោះរូបនាងក៏បានទម្លាយថានេះជាពេជ្រទឹកឌីជាចិញ្ចៀនស្វាមីលក់ដីទិញឲ្យខ្លួន ដោយឡែកថ្មីថ្មីនេះស្រាប់តែតារាស្រីរូបនេះបានបង្ហោះសារមួយហាក់ប្រមាន ទៅកាន់អ្នកសិល្បៈមួយចំនួនថាខ្ញុំស្រឡាញ់សិល្បៈមានកំណើតក៏ព្រោះតែសិល្បៈតែបើកន្លែងសិល្បៈអត់កំណើតខ្លះស៊ូជួយចង់ងាប់ហើយ នៅតែមានពាក្យរិះគន់ល្អមកអាក្រក់ក្រោយសុំទោសលុយសំខាន់ តែកិត្តិយសខ្ញុំសំខាន់ជាង ធ្វើឲ្យថ្លៃដូចតម្លៃកុំថ្លៃតែមាត់ ហាមលើទៀតការទ្រាំមានកំណត់លោកលុះនៅថ្ងៃទី27ខែឧសភា នាងបានបង្ហោះសារព្រមានថាកុំខំកុំអួតអ្នកល្បីអ្នកអួតហៃសូក្នុងសិល្បៈតារាល្បីហៃសូកន្លងមក បច្ចុប្បន្នមិនក្រោម10នាក់ទេដែលទេមកជ័យលុយចងការឆក់លុយខ្ញុំខ្ញុំមិនទាន់អួតមួយម៉ាត់ផង ស្ងាត់ស្ងាត់ប្រយ័ត្នខ្មាស់គេ និយាយមិនចង់ហែកទេ តែលើសពេកទើបសរសេរឲ្យដឹងគុណខ្លះទ្រាំយូរហើយទុកមិនចំណេញដកចេញក៏មិនខាត បន្ថែមលើនេះនាងចាប់ផ្ដើមបង្ហាញមុខកូនបណ្ដាបណ្ដាហើយក្នុងនោះមានម្នាក់ជំពាក់លុយនាងដល់ទៅ20,000ដុល្លារឯណោះហើយនាងថែមទាំងបង្ហោះអត្តសញ្ញាណប័ណ្ណរូបថតនិងឈ្មោះក្នុង Facebook របស់អ្នកជំពាក់នោះទៀតផងចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ